គឺខ្ញុំមកណាបងបងយកឆ្នាំនេះទុកដាំជូនអានាងណាបង គឺបងកំប្រាប់អានាងថាខ្ញុំមកទីនេះអីបងអើយតាមនេះនោះឯងប្រហើនពេកអើយអ្នកនាងមីនុកមកទីនេះណាអ្នកនាងអ្នកដំចាប់មីនុកបានហើយបើសិនជាអ្នកនាងចេញទៅជួបមីនុកមីនុកច្បាស់ជាមានទោសធំណាស់ឆាប់ដុតសម្លាប់វាយើងទៅអ្នកនាងកុំអីទីតាបើសិនជាគ្មានអស់មីនុកជាតិនេះកូនរត់នៅកុំគ្មានអ្នកឯដែរលោកបងអូនត្រូវតែទៅព្យាបាលរបួសណាបើអូនមិនទៅ បងមិនសន្យាថាបងនឹងរស់ទេមាននោះពីមានអីសម្បានណាស់ទៅបានជាឯងស្រឡាញ់វាដល់ថ្នាក់ហ្នឹងបងមិនលុបមិនមានអីអស់ចាស់ទេតែគេមានចិត្តស្មោះទោះជាយ៉ាងណាអញត្រូវទៅរៀបការជាមួយនឹងកូនសេដ្ឋីនោះអ្នកនាងអ្នកនាងចង់ធ្វើអីហ្នឹងណាអ្នកនាងអ្នកនាងរត់ចេញពីទីនេះចុះណាអ្នកនាងនឹងបានទៅរស់នៅជួបជុំជាមួយនឹងមីណូខ្ញុំទៅសិនហើយបើមានឱកាសខ្ញុំនឹងទៅលេងអ្នកនាងណាអ្នកនាងរឿងជាបុរាណ ងប្រពន្ធជោគនៅលើកញ្ចក់